បាទជំរាបសួរថ្ងៃនេះចង់មកសាកធ្វើអានេះសាកមើលបងប្អូនគេហៅថា CNC ពួកអា CNC ដើម្បីយើងកាត់កាត់ផ្លាស្ទិកកាត់ឈើកាត់អីអញ្ចឹងតែអានេះខ្ញុំធ្វើຂະຫນາດតូចគឺខ្ញុំធ្វើຂະຫນາດអីពួក CNC laser សម្រាប់កាត់អីពួកផ្លាស្ទិកអីនេះហើយយើងចង់កាត់ក៏បាន ហើយនឹងយើងចង់សរសេរជាអក្សរនៅលើផ្លាស្ទិកលើឈើលើដូចថាដែកដេរ៉ាអីបានបើអាសេតតែយើងសេរីតែឥឡូវខ្ញុំទុំទុំបានរៀបវាបានខ្លះខ្លះហ្នឹងហើយហើយសាំងរបស់មកជន្ការសាំងរបស់មកវាវាថារបស់ខ្លះវាមកអត់តន់ដល់អញ្ចឹងណាបាទខ្លះមកដល់អញ្ចឹងទៅខ្ញុំក៏មករៀបមុនបាទជាទូទៅជើងពួកនេះគេមានលក់តែម៉ងតែខ្ញុំ អត់ជិលទិញបងប្អូនខ្ញុំមានពូកផ្លាស្ទិកខ្លាខ្លាហ្នឹងច្រើនអញ្ចឹងយើងកាត់ធ្វើជើងវាទៅណាបាទនេះធ្វើធ្វើຂະຫນាត់មីនីຂະຫນាត់មីនីបាទបបាបងប្អូនពេលខ្ញុំចង់កាត់ផ្លាស្ទិកហើយចង់សេដែលថាសេជា logo អីមួយហ្នឹងហើយវាពិបាកហើយឃើញ អានេះចង់និយាយថាអានេះធ្វើតាមតាមគេចោះពុះជាទូទៅហ្នឹងគឺពុះពួកអាមេរិកពួកអីប្រទេសក្រៅហ្នឹងបរទេសហ្នឹងគេធ្វើច្រើនណាស់តាំងຂະຫນាត់តូចຂະຫນាត់ធំតែនេះខ្ញុំសាកធ្វើຂະຫນាត់មីនីសាកមើលបាទហើយកង់កង់កង់វាអីនេះគឺអត់មានវាក់ទេយើងសាងមកពីពីចិនហ្នឹងហើយយើងសាងមកពីចិនអីចឹងទៅមកដាក់ឲ្យដូចដែកនេះអីយើងសាងមក សាំងតាមទីផ្សារអនឡាញហ្នឹងបេរាយើងចង់ប្រវែងប្រមាណអីប្រមាណអានេះខ្ញុំសាំងមកប្រវែងបើចប់ខ្ញុំបោះស្មើបីទឹកបាទតឹងបីទឹកបដោយបដោយបីទឹកកន្លះ ហ្នឹងហើយបងអូនធ្វើទំរៀបជើងហើយហើយកម្ពស់របស់វាមកទឹកកន្លះបាទហើយយើងសិក្សាមើលមើលអានេះអានេះទទួលខ្ញុំព្រមទទួលថាអានេះមើលរបស់គេណាតែក៏ជាល្អមួយយ៉ាងដែរមានន័យថាអ្នកគេបានឆ្នៃប្រឌិត ធ្វើប្រើការដូចថារបស់តូចតាចក្នុងផ្ទះអីអញ្ចឹងដូចថាយើងកាត់ផ្លាស្ទិកកាត់អីអញ្ចឹងយើងមិនបាច់យកអាណាមកកាត់អញ្ចឹងណាយើងប្រើអាហ្នឹងវាឲ្យវាមានវាមានអី laser វាអាពន្លឺ laser វាភ្ជាប់នៅហ្នឹងបងប្អូនហ្នឹងហើយភ្ជាប់នៅហ្នឹងហើយលើនេះលើនេះវាមាន motor stepper stepper motor motor ដាក់ដាក់ភ្ជាប់ពីនេះមកហើយវាមាន ខ្សែពៀននិងឯខ្សែពៀននេះវិញក៏ភ្ជាប់ខាងនេះហើយនឹងខាងហ្នឹងហើយឲ្យម៉ូទ័រវិលទៅវាទាញធ្វើការហើយអាខាងក្រោមនេះក៏ដូចគ្នាបងប្អូនខ្ញុំសាងហើយសាងម៉ូទ័រម៉ូទ័រមកពួកម៉ូទ័រវាចោះដាក់តំណែងហ្នឹងហើយហើយខ្សែពៀនវាគេដាក់តាមចោហ្នឹងមកហ្នឹងហើយហើយធ្លុះទៅខាងក្រោយទៅខ្សែពៀនមកវាលើវាឡើងតាមនេះហើយវាតាក់ស្បាត់ទៅអញ្ចឹងដាក់ពីរធម្មតាគេប្រើតែមួយក៏បានដែរមិនសិនតូចអញ្ចឹងណាបងប្អូន ម៉ូទ័រតែមួយក៏បានដែរតែបើម៉ូទ័រមួយគេត្រូវចោះចោះដែកដែកបដូលវាមកមកមកខាងនេះទៀតអញ្ចឹងវាមានដូចថាវាមានតតឹងផ្លូវអញ្ចឹងវាតតឹងកដាលអញ្ចឹងវាល្អអញ្ចឹងខ្ញុំខ្ញុំសាង stepper motor ហ្នឹង3អានេះមួយអានេះមួយហើយនឹងអាលើនេះមួយអាលើសម្រាប់ជើងជើងស្ដាំបាទ ក្រោមខាងមួយហ្នឹងសម្រាប់ទាញទៅមុខមកក្រោយហើយតនេះខ្ញុំត្រូវយកក្តារផ្លាក់គេមកក្រាលវាឲ្យពេញនៅកន្លែងហ្នឹងណាព្រោះបើយើងយក plastic យកស្អីហ្នឹងក្រាលក្រាតបានទេពេលក្រាល plastic ចឹងទៅពេលវាពន្លឺវាបាញ់អា laser ហ្នឹងវាបាញ់ខ្លាំងចឹងទៅវាអាចធ្វើឲ្យធ្វើឲ្យ plastic ហ្នឹងទន់កម្ដៅវាខ្លាំងណាតែអញ្ចឹងយើងយកក្តារក្តារដាក់ទៅហើយតែពេលក្តារវា វាឆេះដូចថាវាឆ្កូតច្រើនវាសណាមច្រើនអញ្ចឹងទៅយើងក៏ផ្លាស់វិញទៅវាយូរក្តារវាដូចថាវាទ្រាំបានយូរជាងហើយខ្ញុំត្រូវដាក់ត្រូវដាក់ដែកថ្នាំវាថ្នាំចឹងណាតែនេះកដាលមួយទៀតហ្នឹងហើយសាំងម៉ោងបងប្អូនកង់នេះអីវាមានបដាងក្នុងកង់មួយមានបដាងបដាងពីរគ្រាប់នៅក្នុងហ្នឹងនេះ ខ្ញុំសាងមក50កង់ហ្នឹងហើយវាមានប្រដាំងតិចតូចនៅក្នុងនោះពីពីគ្រាប់តែកង់ហ្នឹងគឺសម្រាប់ដើរនៅក្នុងចោហ្នឹងហ្មងគឺយើងសាងវាថាសាងមកមកកាផ្លេរបស់វាអញ្ចឹងណានេះកង់វានៅអញ្ចឹងណាវាមានចោដើរកង់វាវាដើរលើហ្នឹងហ្នឹងហើយដូចខ្ញុំរៀបហ្នឹងឯង ហើយខ្ចៅខ្ចងអីយើងទិញនៅក្បែរក្បែរផ្ទះបានណាកន្លែងអាវងណាដែលយើងទិញក្បែរផ្ទះបានយើងក៏សាងមកសាងតាមផ្សារអនឡាញមកហ្នឹងហើយអានេះទៅចាក់ដើមរៀបបានជើងបានអីហើយហើយហ្នឹងហើយហើយនៅចាំ stepper motor មកទៀតហើយនឹងអានេះអឺចឹងអ្នកហើយខ្ញុំប្រើពុកកែងចឹងចាំខ្ញុំប្រះអញ្ចឹង ពុកកែងទូទៅអ្នកគឺចាប់ជ្រុងវាបើយើងដាក់កែងហ្នឹងគេលើវាខុសកែងខុសជ្រុងហ្នឹងវាអត់ស្មើពេលកាត់ពេលអីអញ្ចឹងដូចថាអសវាចឬមួយក៏កាត់អីយើងត្រូវកាត់4ជ្រុងអញ្ចឹងទៅវាកាត់អត់ស្មើអញ្ចឹងនេះដូចកែងនេះស្រាំងមកដាក់មកយើងតែទិញកែងមកច្រើនណាស់បងប្អូនណាដំបងយើងកាំងដំបងអាមកថងនេះតែវាអត់មិនប្រឡងតូចតាចមកឲ្យខ្ញុំក៏សាងភាសាទៀត សាំងអានេះមកថងមកទៀតតែវាថែមពួកប្រឡងមកនេះពួកប្រឡងហើយនឹងហើយនឹងហ្នឹងហើយប្រឡងទឹកកប៉ុកតូចតាចហ្នឹងបាទខ្ញុំសាំមកហើយជាពិសេសអានេះគឺជា main board របស់វាឥឡូវខ្ញុំសូមបង្ហាញបង្ហាញអាតូចសិនដំបូងខ្ញុំគិតធ្វើដាក់អាតូចហ្នឹងជាដំបូងខ្ញុំក៏អាមីនីអាណាមីនីខ្ញុំថាដាក់អាតូចហ្នឹង này I don't know I don't know I don't know mà chẳng chọc chọc nhỏ focus à. I don't know you know bà tôi bà tôi à, à, anh ấy tên á bà này vì việc ประกาศพวกนี้อย่างประกาศบ่าไปประกาศข้างพวก បញ្ជាធ្វើមនុស្សយន្តធ្វើឡានដូចថាបញ្ជាដើរតាមខ្សែពណ៌ខ្សែអីហ្នឹងអាហ្នឹងវាប្រកែជាងពូវាតូចវាមិនជាថ្លៃប្រហែលហ្នឹងហើយហើយធ្វើភ្លើងញាក់ភ្លើងអីហ្នឹងហើយភ្លើងញាក់តាមភ្លេងតាមអីអានេះសេតតែយើងសរសេរប្រូក្រាមដាក់ទៅឲ្យវាយើងសរសេរប្រូក្រាមនៅកុំព្យូទ័រហ្នឹងហើយហើយយើងយកខ្សែខ្សែពួកនេះយើងដោតមកដោតទៅកុំព្យូទ័រអញ្ចឹង ហើយយើងសេ program ចូលទៅរួចយើងបញ្ចូលឲ្យវាធ្វើការអានេះវាស៊ីភ្លើង5វ៉ុលទៅ24វ៉ុលតែដាក់តែ5វ៉ុលកុំឲ្យលើស12វ៉ុលបានហើយហ្នឹងហើយហើយយើងធ្វើយើងសេ program ឲ្យវាបញ្ជាឲ្យវាឲ្យវាធ្វើការខាងស្អីធ្វើការខាងដូចថាបិទបើកភ្លើងក្នុងផ្ទះអីតាក់ដោយដោយដោយប្រព័ន្ធប្រព័ន្ធ Wi-Fi អីវាប្រើបានទាំងអស់បាទហើយខ្ញុំក៏ មកធ្វើអានេះអាម៉ាស៊ីនកាត់ laser ណាវាអត់សូវប្រកែបាទជួនកាលវាធ្វើការខុសខុសខ្លះវាអត់សូវប្រកែប៉ុន្មានខ្ញុំក៏សាងមកមួយទៀតសាងអានេះបងប្អូនគេហៅ main board main board main board Arduino Uno A3 R3 ហ្នឹងហើយអានេះក៏ដូចគ្នាដែរតួនាទីរបស់វាយើងទិញមកវាអត់មានអីទេគុកបាលវាវាអត់មានអត់មានចងចាំអីទេខាងក្នុងគុកបាលវាណានេះហ្នឹងហើយគឺគឺ IC IC គុកបាលវាវាអត់មានការចងចាំអ្វីទាំងអស់តែយើងយកមកផលិតធ្វើការស្អីយើងចង់ឲ្យបញ្ជាឲ្យវាធ្វើការខាងស្អីអញ្ចឹងយើងត្រូវបញ្ចូលប្រូក្រាមឲ្យវាបាទចូលប្រូក្រាមវាដូចជាខ្ញុំធ្វើម៉ាស៊ីនកាត់ laser នេះខ្ញុំត្រូវ download មក program កាត់ laser មកបញ្ចូលឲ្យវាហ្នឹងហើយហើយនឹងហើយហើយនឹងពួកអា stepper motor អីហ្នឹងដាក់ដាក់ឲ្យគ្រប់ឲ្យអស់សិនហើយមានកងតាក់កងតាក់គេហៅគេហៅកងតាក់ហូមពេលវាធ្វើការហើយវាទៅនៅកន្លែងវិញអញ្ចឹងណាកងតាក់នេះមួយវាដើរថយទៅរូអញ្ចឹងទៅវាឈប់ហ្នឹងហើយហើយដាក់កងតាក់នេះទៀតអានេះក៏ដើរមករូអញ្ចឹងមកវានេះវាឈប់កន្លែងហ្នឹងយើងស្រេចតែយើងកំណត់ទេចង់ឲ្យវាទៅថយទៅនៅកន្លែងណាអញ្ចឹង បាទតែយល់ល្អខ្ញុំគិតថាឲ្យវានៅចំហ្នឹងទៅបាទហើយពេលយើងដាក់លវលវដែលថាយើងប្រើផ្កាយើងត្រូវឲ្យវាកាត់ឲ្យត្រូវវាត្រូវឲ្យវាសរសេរហ្នឹងគឺយើងដាក់កន្លែងហ្នឹងទៅបាទហើយយើងសរសេរនឹងកុំព្យូទ័រហើយបញ្ជាឲ្យឲ្យម៉ាស៊ីនវាធ្វើការហ្នឹងហើយចាំនេះទៀតអានេះគ្រាន់តែវគ្គទី1ខ្ញុំបានទំនេរហាងទំនេរបន្តិចមិនថាទំនេរហ្មងនេះឆ្លៀតណា ហ្នឹងហើយបានឆ្លៀតពូយើងធ្វើទៅយើងសាកមើលសាកលបងមើលពូរបស់គេគេធ្វើជាទូទៅហ្នឹងគេឆ្នៃទូទៅប្រទេសក្រៅបរទេសគេធ្វើទូទៅហ្នឹងហើយបើយើងធ្វើបានទៅជួនកាលយើងអាចធ្វើលក់ចែកចាយឲ្យបងប្អូនយើងប្រើការថតថតក៏បានដែរតាមផ្ទះដូចថាយើងត្រូវកាត់ស្អីស្អីកាត់ពុំស្អីហ្នឹងហើយត្រូវកាត់ជ័រកាត់អីចេះអីហ្នឹងយើងមិនបាច់ប្រើអាណាកាត់អញ្ចឹងណា យើងសេរី laser ភ្លើងឲ្យខ្លាំងតិចទៅវាក៏ដើរមកវាក៏កាត់បាទវាកាត់ពីកាត់អញ្ចឹងទៅមានពុំយើងកាត់អសអីអញ្ចឹងបានបាទដូចជាកាត់អសកាត់ស្អីអសដូចថាពីកណ្ដាល plastic សសអីហ្នឹងគឺកាត់ពី laser ហ្នឹងឯងអានេះខ្ញុំក៏បានសាកមើលសាកធ្វើមើលខ្ញុំអត់មានថា មានការយល់ដឹងពីគ្រឿងនឹងហ្មងទេតែមើលគេមើលឯងទៅអាហ្នឹងទទួលទទួលស្គាល់ថាខ្ញុំមើលគេហើយសិក្សាតាមគេដែរទេហ្នឹងហើយតែខ្ញុំចង់បានតែបើថាយើងទិញទៅមកមកទិញមកវាយ៉ាងថ្លៃបងប្អូនហើយយើងមានលទ្ធភាពទៅទិញទេវាមិនថ្លៃអីណាណាទេតែគាត់ណាគេមានលុយគេទិញបានតែខ្ញុំទុនខ្សោយយើងទិញបានដែរហើយយ៉ាងទៀតយើងសាងរបស់ពេចតក់មកចិត្តតែសំសាងមកយើងសាកសាកមើលទៅពិបាកអីយើងរៀបអស់ហើយអញ្ចឹងទៅយើងក៏ download បាទដោនឡូត program បញ្ចូលមក Arduino នេះ Arduino Uno នេះមកហ្នឹងហើយដកខ្សែដកស្អីទៅដកពួកអាអាមានមាន bot bot តិចតូចដែរ bot motor bot motor តិចតូចបើថាយើងប្រើ motor 3វាប្រើ bot ហ្នឹង3ដែរ bot តិចតូចហ្នឹងដើម្បីជា motor ទៅមុខទៅក្រោយជឿតលឿនបាទតែតែអានេះគឺជាមេរបស់វាឯងមេបញ្ជារបស់វាមេបញ្ជាការហើយចាំឲ្យកូនចៅតិចតូចហ្នឹងរត់តាមបាទ ហ្នឹងហើយ Arduino Arduino A3 អានេះគឺយើងយកមកប្រើការបានច្រើនណាស់បងប្អូនដូចអាតូចមិញដែរបាទដូចអាតូចហ្នឹងដែរតែអានេះបានច្រើនជាងព្រោះអាតូចអាតូចប្រើការបានតិចតួចទេតែអានេះបានច្រើនណាស់បាទយើងយកមកធ្វើគេថាបញ្ជា គ្រឿងចាក់តាមរោងចាក់តាមស្អីក៏បាន ដែរស្រេចតែយើងអាសេប្រូក្រាមបញ្ជាឲ្យជើងជើងដូចថាឧទាហរណ៍ថាឲ្យជើង ឈប់គូជើងមានច្រើនណាឲ្យជើងនេះធ្វើការខាងស្អីឲ្យជើងនេះធ្វើខាងស្អីស្អីអញ្ចឹងណាស្រេចទៅយើងជាបាទណាអានេះដូចមានអានេះអីមានភ្លើងភ្លើងចូល5វ៉ុលអីអញ្ចឹងណាហ្នឹងហើយភ្លើងម៉ាស់ភ្លើងអីអញ្ចឹងទៅហើយជើងមើលអត់ស្អីច្បាស់អា0អា1អា2អា3 4 5អីហ្នឹង សិតតែគេធ្វើការខាងសិតតែយើងកំណត់ឲ្យវាហើយដល់អានេះអីណាបាទអានេះគឺ digital digital ហ្នឹងគឺវាធ្វើការបានច្រើនជាងខាងខាងនេះ analog បាទអានេះ digital អានេះ analog បាទវាធ្វើការចែកគ្នាហើយបើថាយើងធ្វើការបញ្ជាឲ្យខ្លាំងខ្លាំងអញ្ចឹងយើងប្រើខាង digital វាវាបញ្ជាដូចថាវាប្រកបជាវាត្រង់ជាងណា វាមកជាប់ជាងហើយបើខាងនេះគេធ្វើការខាងផ្សេងអីចឹងទៅជើងខាង analog ហ្នឹងហ្នឹងហើយខ្ញុំបាទខ្ញុំអត់សូវដឹងរឿងរបស់របស់បតហ្នឹងជើងជះហ្មងទេតែមើលតាមគេដែរហ្នឹងខ្ញុំនិយាយហើយនិយាយទៀតខ្ញុំព្រមទទួលថាយើងធ្វើតាមគេបើចាំសិក្សាបន្តទៀតហើយមានបងប្អូនខ្លះថាបើចិត្តតែនិយាយទៅបងប្អូនខ្លះគេថាឈួតចិត្តតែមើលតាមគេទៅមកធ្វើធ្វើ ហ្នឹងហើយយើងធ្វើទៅដូចថាយើងចេះតែសាកទៅគឺជាចំណេះរបស់យើងណាយើងយើងមើលទៅយើងអាចថាធ្វើបានក៏សាកទៅវាមិនទាស់ខុសអីធ្វើរបស់ប្រើមិនអញ្ចឹងហ្នឹងបងហ្នឹងហើយបើថាមិនកើតទេបើថាយើងធ្វើទៅមិនបានមែនទែនអាហ្នឹងយើងគាត់ចោលទៅចំណាយលុយរបស់ក្បិចប៉ុកប៉ុណ្ណឹងគាត់ចោលទៅខ្ញុំទៅខ្វល់មិនមែនអ្នកមានទេតែយើងចិត្តយើងចង់សាក គេធ្វើបានហ្នឹងហើយហើយយើងជាយានសិក្សាទៅគង់តែបានដូចគ្នាទេមនុស្សយើងចេះមកពីរៀនហ្នឹងបាទបងអញ្ចឹងណាបាទអានេះអានេះត្រឡប់មកនេះរឿងនេះវិញរៀបទុករៀបហើយរៀបបានមិនបាទរៀបខ្លះខ្លះដាក់កងធម្មតាគេប្រើកង4បាទកង4តែខ្ញុំប្រើតា3បានណាព្រោះវាសិនវាតូចដែរវាមិនធំអីហ្មងធម្មតាគេដាក់កងនេះមួយទៀតអញ្ចឹងណា ដាក់កដាលអត់មានទេគេដាក់ខាងវិញអញ្ចឹងណាជាចុះតែសម្រាប់តាពួក Amazon CNC CNC ហ្នឹងវាត្រូវការប្រើការធ្ងន់អា CNC ដែលថាមានម៉ូទ័រមួយគឺវាចោះឈើចោះអីហើយចាក់ក្បាច់ឈើអីចឹងបងប្អូនអាហ្នឹងវាប្រើវាត្រូវវាដើរធ្វើការធ្ងន់វាគឺថាម៉ូទ័រវាចាក់តើអញ្ចឹងវាវិលវាខួងអញ្ចឹងទៅវាត្រូវការដូចថា របស់ Hebo នេះគឺការមមតិចតែនេះ laser នោះវាអត់មានប៉ះពាល់អីផងនោះវាគ្រាន់តែបាញ់ពន្លឺរស្មីទៅវាគ្រាន់តែដើរទៅទេអញ្ចឹងវាមិនធ្ងន់អីហ្មងទេមកបងសាំងមកបាទហើយចាំមើលខ្ញុំបន្តវគ្គទី2ទៀតខ្ញុំកំពុងសាកដូចគ្នា បាទខ្ញុំដែលបានធ្វើទេអានេះតែតែអូហ្នឹងហើយបងប្អូនហ្នឹងហើយមានបងប្អូន ជាច្រើនបានសួរមកថា ស្រី NG អាគ្រឿងស្រីស្រី G អីហ្នឹងវាមិនហើយបាទខ្ញុំកំពុងធ្វើតែខ្ញុំអត់ទាន់បាទធ្វើអត់ទាន់ហើយខ្ញុំអត់ទាន់បានថតឲ្យមើលទេកុំឲ្យគេថាឲ្យធ្វើមិនដែលឃើញបានធ្វើមិនដែលឃើញបានធ្វើមិនដែលឃើញចប់មុខគ្រឿងអីអញ្ចឹងណាខ្ញុំនៅធ្វើដែរបាទនៅធ្វើតែចាំហើយតែហ្មងចាំថតឲ្យមើលបាទមកគ្រឿងណាគឺមកគ្រឿងហ្នឹងហ្មងចាំហើយចាំថតឲ្យ ឲ្យឲ្យឲ្យមើលមកហើយតើខ្ញុំកម្រងការខ្ញុំនៅខ្ញុំមានគ្រឿងមួយតែខ្ញុំអត់ទាន់និយាយទេខ្ញុំຕົកពេលខ្ញុំធ្វើហើយខ្ញុំថតឲ្យមើលហើយខ្ញុំនឹងលក់មានតែមួយគ្រឿងបាទប្រភេទហ្នឹងក៏ហៅជា2500វ៉ាត់បាទយើងមិនបាច់ឲ្យទៅប្រើសន្តិចប្រើទូរកកអីទេបានដល់ចង្ហាមើលទូរទស្សន៍ពលឺក្នុងផ្ទះហ្នឹងក៏វាអស្ចារ្យណាស់ថាអញ្ចឹងហ្នឹង អានេះខ្ញុំធ្វើអានេះសិនអានេះយកកប៉ិចកប៉ោះសាកទៅទំនេរទំនេរធ្វើវាទៅតែបើអាមសិន VNG ហ្នឹងអាហ្នឹងខ្ញុំកំពុងធ្វើបាទកំពុងរៀបចំហើយនៅសាំងរបស់ខ្លះខ្លះមកហ្នឹងហើយខ្ញុំអត់បានថតទេចាំហើយហើយខ្ញុំថតឲ្យមើលហើយខ្ញុំផលិតចែកចាយផលិតលក់មកຂະຫນາດតូចបើຂະຫນາດតូចយួរតឯងដូចថាយួរតឯងដែរហាងធ្ងន់ដែរណាយួរតឯងធ្ងន់បើពីរនាក់ហាងល្មមអញ្ចឹងណាខ្ញុំធ្វើខ្ញុំកំពុងរៀបចំហើយ បាទបាទអរគុណច្រើន កំថាអីថាវ៉ាន់បងអូននេះដូចថាវាតំណេក្នុង YouTube ពេកខ្ញុំក៏ចាថតលេងលេងទៅការពិតវាមិនអស់ចាអីហ្មងនេះគាត់នឹកយើងសាកល្បងរៀបអីគ្រឿងកាត់ laser អីចឹងវាមិនអស់ចាអីហ្មងទេបាទដូចគាត់នឹកក្នុង YouTube ស្ងាត់បន្តិចចូលចិត្តមួយខែនេះអត់បានវីដេអូមួយសោះបាទអរគុណច្រើនបងអូន